មិនខាត់ទេដើរតាមដីអាទៅទៅបាត់ទៅពើទៅពងដើរទៅនេះជិះកង់ទៅនឹងឯងចង់ទៅទៅតែខ្លួនបានហើយហើយអាពួកកៅអស់ហ្នឹងលុយខ្ញុំជាអ្នកទិញមិនបាច់យកទៅទេយកទៅតកែមកកំភ្លេងបានហើយអើយកតកែទៅឲ្យកង់មួយឯងមិនមិនភ័យឯងអើទៅទៅបាត់ទៅទៅតាមិនភ័យឯងហើយប្រាប់ម៉ែយើងផងដើរទៅណាមកណាកុំធ្វើស្គាល់ខ្ញុំ តែខ្ញុំប្រាប់ទៅខ្ពើមត្រូវហើយខ្ញុំខ្ពើមស្គាល់ដែរម៉ែក្មេងចង់ចង់វ៉ាន់មួយថ្ងៃមួយថ្ងៃគឺតែល្អល្អល្អធ្វើអីក៏មិនបានធ្វើអីក៏មិនបានទុំដៀលម៉ែអញទៅនេះអញទេចាដៀលចង់មិនហ៎ចង់រញអញទៀតអញរញចង់ឡើយអូបាយអញអញបាយចាបាយអញទៀតអើចង់មកគេចាំចង់មកយើងចង់មកអញហ៎អើមកជួយទៀតអឺ Mơ Chúng có gì không? Chúng bố anh phải quay anh nhá sao yêu với con nhỉ Ôi Ủa mua mai không? Con nha. Ừ Mua mai ấy Không mà, Nàng chú đói nè ừ, Pasal công pan មកខឹងមិនបើមកលើកណាឲ្យចាំចាំចាំរហូតដល់ខ្ញុំចូលចិត្តចាំដែរអូយតើតើតើតើតើបងសុំតូនណាបងសុំតូនតើកុំខឹងបងណាណាបងសន្យាទៅបងសុំថាអ្នកខឹងទៅដែរណាកូនបើណាណាណាណាណាណាណាអូយតើតើសុខខឹងតើណាខ្ញុំខឹងពេលលេងសើចមួយបងឯងច្រើនទេមកដល់នឹងគ្រាន់ចង់ប្រាប់ថាគេចូលត្រង់ខ្ញុំទៀតហើយ ព្រោះដងប្រកែករហូតលើកនឹងចង់ប្រកែកទេបងប្រញាប់ចូលស្ដីខ្ញុំមកបើមិនចង់ទេប្រចាំអាប់ឡូតទៅផល្លាអូនក៏ដឹងដែរបងនេះឆ្លាតឯងខ្លាំងប៉ុណ្ណាចង់តែ បងត្រូវការសំលុយសិនហើយណាមួយបងឯងក៏នៅក្មេងបងក៏នៅក្មេងម៉ាក់បងក៏នៅក្មេងហើយបងចង់សំលុយសិនឥឡូវតោះមានលុយចាំពីពីឆ្នាំទៀតណាបងចុះស្ដីដល់ឯងបានណ៎ណាណា ណាណាណាណាណាណាលោកណាក៏ឲ្យចាំដែរចាំចាំចាំរហូតដល់តាមចូលចិត្តចាំដែរហើយបើស្រឡាញ់មានប្រាប់ដល់ស្រឡាញ់រហូតបានគាត់ថាផផដែលចូលមកដណ្ដងខ្ញុំគេអត់ស្រឡាញ់ខ្ញុំមែនអូយអូនពួកផផអស់ហ្នឹងសិតតែព្រៀនទេជួយបងទៅហើយវាស្រឡាញ់តែសមោះអនឯងហ្នឹងទេនេះតែបងចិត្តស្មោះហើយរឿងលុយវិញវាអត់សំខាន់ទេវាវាតូចតាចតូចតាចបណ្ដោយអឺហើយណាមួយណា បងចង់យល់ចិត្តគ្នាមិនឯងសិនថាឯងចូលចិត្តអីស្រឡាញ់អីបងស្រឡាញ់អីបងចូលចិត្តអីហើយដើម្បីរៀបការមួយគ្នាឲ្យកងវងយូរវែងបានហើយខ្ញុំចង់ស្ដាប់ហាត់ថតបងឯងទៀតទេខ្ញុំចេះហើយបង្ខែក្រោយបាយខ្ញុំចូលត្រង់ខ្ញុំទេខ្ញុំឲ្យបងវិឆ័យមកចូលត្រង់ខ្ញុំហើយកុំឲ្យថាមិនបានប្រាប់សោះអូយតើតើតើតើខែក្រោយហ៎ បងចូលស្ដីដណ្ដឹងអូនហើយអូនជាប្រពន្ធបងហើយក៏ជាកូនប្រសារបស់ម៉ែរ៉នអូយកុំខឹងមើលណាបងណាជឿសម្ដីបងមែនអឺឥឡូវបងស្បាត់ក្បាលអីចឹងអោដានស្វាយអើយដានស្វាយជាសាក់សៃបើសិនជាខែក្រោយខ្ញុំអត់ចូលស្ដីដណ្ដឹងអូនទេ សូមអារស័ព្ទម្នាក់នេះនៅប្រៅរហូត ហើយក៏មិនបានអូនផលឡាជាប្រពន្ធដែរជឿបងទៅបើជឿខ្ញុំមួយមើលតើឥឡូវអីឯងចាំអញសំខ្ញុំសិនណាចាំទុកពេលខ្ញុំពេលបងចូលស្ដីដល់អូនឯងក៏បានដែរណអូយអញខ្ញុំកូនបើវាពិបាកចឹងណាទៅកោ បានទៅតាមខែក្រោយត្រូវសន្យាថាចូលត្រង់អូនសន្យាមកវ៉ាខំគាត់បាត់ហោលេងច្រើនពេក មានផ្សារម៉ែអើយតស្អាយហើយតមកពីណានេះម៉ែដើររកកូនពេញមួយថ្ងៃអត់ឃើញសោះអូម៉ែកូនទៅមកពីចការហ្នឹងហើយក៏ហើយក៏ពហួរទៅផ្ទះផល្លាអូយមានណាម៉ែទៅតាមផ្លែតហ្នឹងហើយថ្ងៃនេះអ្នកឃើញអីទិញផ្លែឈើផ្ញើម៉ែគឺអូយម៉ែគាត់ទិញផ្លែឈើផ្ញើហ្នឹងតែបាច់មានហេតុផលដែរតែវាប្លែក មួយដងទៅណាមកណាមកវិញដៃទៅទេសោះណែដូចពាក្យចាស់គេថាឲ្យរបស់សំណោះដៃគឺខ្ញុំខ្ញុំចង់ចង់សុំម៉ែឲ្យទៅចូលស្ដីទាំងផល្លាម៉ែព្រោះថាបើអត់បានចូលស្ដីទាំងនាងនៅខែក្រោយហ្នឹងទេនាងនឹងការចោលខ្ញុំឯម៉ែអើយណែការការទៅធ្វើម៉េចបើគេមិនមែនជាគូនយើង អូយម៉ែហើយកាកាទៅម៉ែតសក់ឯងនឹងផាឡាស្រឡាញ់គ្នាម៉ែមិនខាត់ទេប៉ុន្តែឯងទៅពីរនេះវានៅក្មេងកុំតាន់អាចកាត់គោពីរឿងនេះណាអូយចាំពួកឯងចាស់ចិត្តចាស់កំណត់សិនទៅណែកូនគេកូនគេកូនស្រីពៅផងណាកុំយកកូនគេមកពិបាកជាមួយយើងណាកូនម៉ែខ្ញុំ21 22ណាម៉ែខ្ញុំចាស់ហើយមិនមែនក្មេងទៀតណាម៉ែ អើយ21ហ្នឹងណាវានៅក្មេងទេណែការចំនួនឪឯងតាជាមួយម៉ែគាត់23ហើយទ្រាំចាំតិចទៀតទៅតែ3 4ឆ្នាំមកវាមិនយូរទេអើយម៉ែកំថាឡើយ3 4ឆ្នាំទៀតតែ3 4ខែក្រោយទៀតណាក៏បានដែរត្រូវតែខែក្រោយហ្នឹងឯងត្រូវតែម៉ែចុះស្ដីដណ្ដឹងផលឡាឲ្យកូនមកព្រោះថាបើមិនអញ្ចឹងទេ គេចុះស្ដីដណ្ដឹងនាងចោលកូនឯងម៉ែអូហេបើគេការក៏ការទៅធ្វើម៉េចបើគេមិនមែនគូយើងហ៎ អត់ទេម៉ែបើមិនបានកៅឲ្យផល្លាកូនសុខចិត្តស្លាប់ហ៎ម៉ែអូយណែតាសាក់កូនឯងមិនក៏និយាយចឹងហ៎កូនឯងជាមនុស្សប្រុសណាអូយម៉ែហើយម៉ែដឹងអីតើថាខ្ញុំស្រឡាញ់ផល្លា ខ្លាំងប៉ុណ្ណាហើយខ្ញុំបានស្បត់មួយផល្លាថាបើមិនបានការមួយនាងទេខ្ញុំអត់យកប្រពន្ធទេណែតាសាក់ម៉ាកូនឯងស្រឡាញ់ផល្លាខ្លាំងណាម៉ែមិនចំទាស់ទេណា ប៉ុន្តែយើងមានលុយមកពីណាណែថ្លៃទឹកដោះគេថ្លៃណាកូនកូនឯងដឹងច្បាស់ហើយយ៉ាងហោចណាស់ក៏4 5000ដុល្លារដែរណាមានតែលក់ដីស្រែហើយបើលក់ទៅពេលការហើយបានអីធ្វើបាទជីវិតយើងរាល់ថ្ងៃរស់ពឹងស្រែចំការហ្នឹងហើយតើបើលក់ទៅដូចលក់ឆ្នាំងបាយអញ្ចឹងណាតែតែម៉ែក៏កូនចាប់បានទៀតទេម៉ែកូនធ្វើការម៉ែអើយណែណែណែណែណែណែទៅ ការក៏ការដែរណាប៉ុន្តែចាំដល់ថ្ងៃណាឯងនេះសន្សំលុយគ្រប់ពេលណាប្រាប់ម៉ែម៉ែជូនទៅតដឹង ដល់ផ្ទះថ្ងៃហ្នឹងណាទៅ ទេហើយតាសាហើយកូនឯងធ្វើអីហ្នឹងមិនមកបើកកូនជ្រូកក្តារវាលអញ្ចឹងអូយអត់ខ្លាចចៅខ្លាចអីមកប្លន់ទេអីអូយម៉ែម៉ែម៉ែម៉ែម៉ែមិនតន់និយាយច្រើនមកមកខ្ញុំកូនប្រាប់ណាលើម៉ែកូនចុះស្មោះម៉ែកូនចុះស្មោះចាំមើលខ្ញុំមិននិយាយប្រាប់ថាត្រូវធ្វើម៉េចខ្ញុំហ៎បានដឹងវិធីការមួយអូនស្រឡាញ់ហើយឯង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 មើលណាម៉ែខ្ញុំដឹងត្រូវធ្វើមិនឲ្យម៉ែបាញ់បាក់នេះទេហើយការហ្នឹងក៏ដូចសងគុណម៉ែអញ្ចឹងសងគុណយ៉ាងម៉េចម៉ែមិនយល់ទេខ្ញុំបានបុកដកគុណចាស់ឲ្យអស់ហើយម៉ែថាត្រូវធ្វើមិនចុះអញ្ចឹងអត់ខាតទេម៉ែកំភៃហើយធ្វើម៉េចហ្នឹងនេះម៉ែនេះខ្ញុំដឹងថាត្រូវធ្វើមិនទេនេះឥឡូវហ្នឹងណាលុយយើងមានប៉ុណ្ណេះអញ្ចឹងណាដល់ហើយអឺមានប៉ុណ្ណេះទៀត ហើយយើងគ្រាន់តែហៅភ្ញៀវមកឲ្យគ្រប់តបទៅព្រោះយើងសងចំណងដៃគេច្រើនហើយម៉ែហើយខ្ញុំបានឲ្យផល្លាហ្នឹង ទៅប្រាប់ម៉ែគេឲ្យយកថ្លៃទឹកដោះទាំង3000ដុល្លារបានហើយហើយឥឡូវហ្នឹងម៉ែគេអូខេហើយហើយចាឥឡូវហ្នឹងបានលុយប្រហែលឥឡូវហ្នឹងខ្ញុំសំលុយបាន80ម៉ឺនទេម៉ែគេតំបានលុយប្រហែល80ម៉ឺនហើយលុយ3000ដុល្លារលុយ2ដណ្ដប់លានណាកូន ទៅរកមកពីណាទៀតមកអើយ10លាន2សែនទៀតហ៎អូយម៉ែម៉ែទៅខ្ចីពីធនាគារមកខ្ចីធនាគារយ៉ាងម៉េចណែចង់ការប្រពន្ធខ្ចីលុយធនាគារអូយម៉ែមិនទៅចង់កោជាមួយទេម៉ែចង់ស្ដាប់នំនិយាយអស់សិនគឺយើងទៅខ្ចីពីធនាគារហើយពេលការហើយយើងសងគេវិញទៅម៉ែបានលុយមកពីណាសងគេតែមើលតាមខ្ញុំប្រាប់ម៉ែ ទាំងខ្ញុំទាំងម៉ែហៅភ្ញៀវមកត្រឹម30តុកឥឡូវហ្នឹងគេចងដៃយើងចាប់ពី40000ឡើងទៅឬក៏ម៉ែឥឡូវគេមិនដែលចង់យើង40000ទេម៉ែ5 60000ឡើងទៅក៏ថាបាន ហើយមួយទៀតម៉ែគិតមើលយើងចំណេញទាំងកូនភាសាយើងចំណេញទាំងលុយទៀតម៉ែគិតមិនដែរកាម៉ែណាម៉ែថាកូនមួយទៅម៉ែសាអើយណែបើរឿងរ៉ាស៊ីកូនឯងចេះឆ្លាតតែប៉ុណ្្នឹងគ្រួសារយើងមិនមែនខ្រឲ្យមានយូរណាស់ហើយ អូយម៉ែណាតើការកូនមួយទៅហើយរឿងរ៉ាស៊ីណាម៉ែកំតន់គិតឲ្យតែមានចំណិតទៅយកក្រោយម៉ែណាម៉ែណាណាការកូនមួយទៅម៉ែណាណាណាណាណាការកូនទៅម៉ែ កលូនចាំវាយនៅអឺបងមានដំណឹងល្អដំណឹងល្អផុតហ្មងគឺគឺម៉ែបងព្រមចុះស្ដីអូនហើយបងអូនបងបងដល់នេះអត់ហើយអាឡូអាឡូហឹម Thật thật Chạp à, chị vẽ đi Sẽ phải chất chanh anh điên <laughs> Ôn Ôn à Ơi thằng nào hay với Ôn Ôn ơi Ôn à ចំបាត់អស់លេងហ្មងនេះអូនបាត់តណាហើយហ្នឹងអូម៉ែមិនឃើញប្រពន្ធខ្ញុំអត់ទេទៅជាអត់ឃើញទេម៉ែតែម្ដងតាមមុននឹងដែរណាមិនឃើញណាគេទៅសារតែមហូបដឹងអីតែតែយើងមានមហូបអីអីស្រាប់ឲ្យតាម៉ែម៉ែមិនដឹងដែរខ្លួនឯងរកមើលទៀតមើលម៉ែរកទៅងុចទឹកដាំបាយសិន ខ្លាំងមិនតាន់មាន10ម៉ៃនោះណាបាត់ណាណាអេពេលណៃទៅមកពីណានឹងមកពីទេហូបបាយទេម៉ែតែណៃទៅហូបបាយយកចាយតែម្នាក់ឯងចឹងហើយបាយហីម៉ែយ៉ាងហ្នឹងមកទេវិញលឿនបែហើយមកហូបបាយចេះដែរមែនខ្ញុំតើណាសួរឆ្លើយបងសិនមក មកវាហូបបាយតែម៉ែនឹងឯងស្មានតើបើឯងមិនតន់មកល្ងាចបានមកក៏ទៅហូបបាយតែម៉ែមកពេលទៅក៏ខ្ជិលដាំស្លតាអូនឯងមានប្តីទេណាមិនខ្លួនមួយទៀតទេណាហើយទៅហូបបាយតែម៉ែយកឆ្អែតតែម្នាក់ឯងចុះហេបើចាស់ថាដឹងហើយបើមិនដឹងមិនក៏មិនសួរហេសួរតាមណាបើបងឯងងើបមកពីល្ងឹតទៅជាការបាត់ហ្មងមានស្ដាប់ផ្ញើឯងមួយម៉ាត់ផងគ្នាមិនចង្គយដឹងព្រោះដឹងមកផ្ទះវិញល្ងាចហូបបាយល្ងាចឥឡូវមកខ្ញុំមិនទៅដឹងខ្ញុំមិនញ៉ាំអីទេម៉ែ យទៅទៅទៅទៅទៅទៅឥឡូវបងខកក៏បានដែរទៅជួយដាំស្លម៉ែម៉ែទៅបាត់ទេនោះអេគាត់ទៅគាត់ដាំទៅវោវោទៅគាត់ថាធ្វើស៊ីមកៅទៀតឡើយចូលដាំពងជិះកង់មកវិញក្តៅចង់របស់ឯងឃើញហ៎ឡើយខ្ញុំមួយដីនេះជិះកង់មកឡើងក្តៅមើលមេឃមើលបាយមើលមេឃមើលផ្ញើយកកង់ទៅទុកហោះ ណាបិជ័យណាអាយអើយលឿងចៃអត់ហ្នឹងបិជ័យណាហោមើលហ្នឹងទៅមានអ្នកណាក្រៅពីហ្នឹងចាក់បាយនឹងឯងហត់ឃើញមិនសួរហ្នឹងណាហោមើលស្រួលបួសិនមើលងាកសួរងាកសួរដាច់ពីរឿងអស់នេះ អើយអស់ទឹកត្រីអីហើយមិនអស់ទឹកត្រីមកសួរខ្ញុំខ្ញុំអ្នកលក់អីមិនគិតហោមើលទៅបើអត់ទឹកត្រីបងបើជំនួសទៅនៅក្នុងវិញឆ្នាំងវិញហ្នឹងឯង តើដូចទុកឲ្យម៉ែសិនព្រោះម៉ែអត់តន់ហូបឥឡូវឯង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 Hãy hô bài ta ấy Không hay hôm đặt bàn lên Không khó xua ta không nên tha ấy Bầm thấy đúng mà Gì Gì tì đón còn bạn Còn chả Ê lươn lươn mà Thôi anh sơm sơm chẳng Vụ bài phân năng cả dư đấy Gì យូម៉ែឆ្ងល់នេះគាត់ដួសបាយប៉ុណ្ណឹងសោះសឹកសឹកសឹកសឹកអូយដៅណាស់ញ៉ាំទឹកម៉ែយកមកឲ្យ ចាំទីឯងហើយនេះវាចប់ហ្នឹងអូយចាំមិនគេ ក្តៅសងប់ឯនេះតែគិតតែខ្ញុំអត់ក្តៅមែនអូយស្បែកឯងស្បែកខ្ញុំវាខុសគ្នាយល់អត់ណែឯងស្បែកមនុស្សវាដូចគ្នាឯងគ្មានអាណាគេទៅស្រោបមាសឯងនឹងស្ដាយណាឯងបើពេលហ្នឹងផុសផុសចូលទៅដឹងយកគេទៅខ្លាចជាប្រពន្ធតកែបាត់ដែរមិនមកអង្គុយវេទនាហាក្តៅហាភ្លៀងអញ្ចឹងទេអូយស្ដាយខ្លួនណា អើយបានហើយទៅបើឯងក្តៅទៅមកលប់ទៅខ្ញុំទៅហាក្តៅនេះម្នាក់ឯងក៏បានដែរអើហើយចង់ស៊ីគេថ្ងៃនឹងចាំធ្វើឲ្យកុំឲ្យថាមិនបានសួរប្តីអឺចង់ហូបត្រីអាំងជ្រូកមៀងអេត្រីអាំងត្រីអីនោះមិនចេះធ្វើទេហៅតាកន្លែងណាពិបាកខ្ជុងអស់អីហ្នឹងគិតថាស្រួលមែនជៀនទៅវាឆាប់បានស៊ីអេហីតាធ្វើអីធ្វើឲ្យបានឆ្អិនស៊ីទៅបានទេអ่ะឥឡូវទៅឆងមកលប់សិនណា ដៅសង្ងប់ កអស់ហើយក្តៅក៏ក្តៅលែងចង់មកយីមែនតារៀងហ្មងអូយឈាមស្អីទេអាងាប់ហើយឯងអើយឯងនៅណាអើយខ្លោចខ្ទេចអើយឯងណែណែណែថៃថៃស្រែកលោឡាពេញនឹងអញ្ចឹងឯងទៅមកពីណានេះ មើលថៃខ្លោចដូចខ្ជុងអឺខ្លោចបាត់អាអឺហើយបានអីហូបមិញចូលទៅទឹកផ្លែហ្នឹងណាណាទៅដឹងមកវិញវាខ្លោចអញ្ចឹងហើយទៅទុកទឹកមិនក៏មិនដកអស់ចេញទៅអត់ខ្លាចថៃខ្លោចទេអីប្រាប់អីតើថាវាផ្លិចអាណាចង់ឲ្យវាខ្លោចអើយឥឡូវទៅសាមកទៅទៅទិញត្រីមកយកបីអាណាគេបើកហើយមិនលើឯងចង់មិន ចង់ហូបត្រីខ្លោចខ្លោចដូចខ្ជុងអញ្ចឹងមែននេះខ្លោចទៅខាងក្រៅតាក្នុងល្អតាអើយខ្ញុំឆ្ងល់ឯងដល់នេះហឹងឯងក៏ហឹងម៉ែហើយធ្វើអីមិនក៏ចេះទូខុសត្រូវអញ្ចឹងអើយអញអញយកប្រពន្ធកូនបើអញ្ចឹងមែនមិនដែលបានបាយឆ្ងាញ់មកពេលទេហើយឯងខ្ញុំវាមិនចេះធ្វើម្ហូបដូចគេចូលត្រង់ត្បូងឯងម៉ែក៏ដឹងអីតាថាខ្ញុំដាំបាយខ្លោចបាយដាំកោខ្លាញ់កោហ្នឹងមានតែឯងហើយម៉ែតែម្នាក់ចង់យកខ្ញុំមកបរិយាប្រហាត់ តែឥឡូវស្ដីឲ្យរងថ្ងៃអ្នកម្នាក់ខ្លួនឯងទៅអីថាចង់យកខ្ញុំមកប្រហាត់ព្រាណោះទៅពេលឥឡូវស្ដីបន្តរហូតមួយថ្ងៃមួយថ្ងៃទៅស្ដីក៏បន្តអើយទៅទៅទៅបានហើយទៅខ្ញុំទៅងុយទឹកហើយហូបបាយមួយអំបិលក៏បានដែរថ្ងៃហ្នឹងហ៎ ច្រើនខ្ញុំដេញមិនលក់ហើយឯងឲ្យគ្នាដាក់ម៉េចដាក់វាត្រង់មកហើយបែបញុំមកវាចោលពេកអូយហើយញុំក្តៅស្លាប់ហើយទេហីដាក់ទៅតែឯងហ្នឹងអើសាច់ឯងទៅជាឯងមិនដាក់ហាក៏វាទៅជាដែរញុំវាសាច់ក្តៅអញ្ចឹងខ្ញុំត្រឡប់ហើយអេហើយឯងកាយកែត្រឡប់នឹងចេញឥឡូវមិនមែនខ្លួនមួយទៀតទេណាមានប្តីទេណាចុះឧទាហរណ៍តើឯងមានកូន4 បងឯងចង់ទិញដង្ហើម14ដាក់ដែរមែនថាម៉េចបើខ្ញុំត្រឡប់ពីដេកអញ្ចឹងនេះតោះដាក់ដង្ហើមមកត្រង់ចែមិនខ្ញុំពីដេកលក់អីណាខាំបាក់ពេកណាស្អែកខ្ញុំទៅដេកថាម៉ែខ្ញុំវិញក៏បានដែរដេកចេះទៅទៅទៅដេកចេះដេកក្តៅក៏បានដែរធ្វើម៉េចចាត់ទុកថាវិជ្ជាកម្មរបស់យើងចុះ យកអ៊ុនស្អាតកូនពៅឲ្យតម្រើងទៀតកម្មមកកម្មឯងងាប់ហ่ะឯងដេកលឿនមែនហ្នឹងខ្ញុំមិនតាន់បាននិយាយរហស៊ីផងហ្នឹង ដូចខ្មោចចឹងថានេះគេផ្នែកខ្ញុំខ្មៅអើអើខ្មៅដូចខ្មោចចឹងហើយកាយនេះគេពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលម៉ៃឡូសម្បូរដោយ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 កុំប្រាប់តែឆាតមួយមីមួយ ដែលយកមកបញ្ឈឺខ្ញុំកាលនៅកន្លោះហ្នឹងមែនដែលអាសា react story លើបគេគ្រប់រូបគេផុសគេ share អីហ្នឹងមីហ្នឹងមែនហាប្រាប់ណាមកធ្វើនេះស្ងាត់អូយឯងចេះចោតខ្ញុំឯនេះអឺ ហើយអញមើលស្អីគេស្លឹងមើលស្អីគេចោះគឺមាត់ភ័ក្រចាស់ចាស់នៅក្នុងក្របទេពួកវាធ្លាប់រៀនពីក្មេងនេះគឺមាត់ភ័ក្រចាស់ចាស់ដែលធ្លាប់រៀនមួយគ្នាកាលពីក្មេងទេ បើមិនជឿអញមើលទៅនេះកុំអោយខ្ញុំដឹងឲ្យសោះថាឯងមានស្រីប្រយ័ត្នរើអើយ មានឯងមួយខ្ញុំពិបាកហួស្ទើស្លាប់ហើយតំងតែមានស្រីផ្សេងទៀតខ្ញុំបាច់ហួហ្មងទៅជានឹងឯងចង់មានន័យថាម៉េចណាគ្រូបួងខ្ញុំតិចមើលគឺខ្ញុំចង់មានន័យថាយកមិញឯងសមុកខ្លាំងណាអត់ដូចគោអញ្ចឹងមិនបានដេកទេតាំងពីប្រលប់តោប្រលឹមឯនេះឈរភ្នែកដល់ភ្លឺហ្មងតែមកឲ្យភ្នែកខងមិនហេហេហេហេហេមិនណាគ្នាដេកដងអីកុំចេះអញ្ចោតប្រយ័ត្ន អឺធ្វើបានណាខ្ញុំចុះទៅដីឯងថ្ងៃនេះខ្ញុំប្រញាប់ទៅជាការហងឯងឈឺណែឯងឈឺអញ្ចឹងមិនទៅឯងមេឃពងក្តៅខ្លាំងហងមកទៅទៅវាមិនមកទៅឯងនៅផ្ទះមើលលៀងចានបោកកៅអៅអីទៅកុំភ្លេចផងណែមិនដឹងស្ងៀមចឹងលឺខ្ញុំនិយាយហ្នឹងអូខ្ញុំលឺហើយខ្ញុំឆ្លើយមិនបានទេថាមិនលឺណា បើលឺហើយនៅត្រូវអីទៀតនៅរំងអាចទៅបោកទៅអេណែណែណែណែណែត្រេត្រេបោកអាបោកអីខ្លះទៅចានអីនេះបោកអាឲ្យទៅលាងចានចាំទៅចកាទឹកក្រោយពីងក្រោយអីនេះដាក់ឲ្យទៅដាក់ផងហានោះបើមិនតាន់បិទទេកុំភ្លេចទៅបិទផងមិនទៅចកាព្រោះទីទួយលេងទឹកមកណែណែណែណែណែ មិញណាគាត់ជួបរឿងភាពផងគាត់ទៅបបអាយគាត់ហ្នឹងមិនចេះធ្វើចាំតគេប្រាប់អញឆ្ងល់ដែរធ្វើប្តីគេអញ្ចឹងតែមើលរឿងភាពផងដាច់ភាពដែរអស់ហ្នឹងអូអូនអញហើយអើយអស់សបូទៀតអឺ សក់នេះឯងនៅចាំបងបានដែរតាបងស្មានតែឯងភ្លេចគ្នាយើងអស់ហើយអូយភ្លេចមិនបានបងតាំងពីការមកលេងឃើញឯងទៅតារាងបាសសោះហ្មងហើយគ្រប់ឆាតក៏អត់ឃើញឯងតបដែរប្រហែលបានប្រពន្ធថ្មីមានក្តីសុខមើលទៅមានណាបងភ្លេចមិនបានខ្ញុំរវល់ទៅចការហើយនឹងធ្វើការងារខ្លាំងណាបងអូរវល់លើការងារនិយាយចឹងឯងសុខសប្បាយទៅអីសុខតាបងចុះបងវិញអើដូចគ្នាទៅសក់ឯង និយាយអញ្ចឹងលុយដែលដែនផ្ញើចងដៃកែអូនឯងឥឡូវបងតបានហើយអូនឯងហ៎ថ្ងៃនេះទំនេរអត់បើទំនេរមកផ្ទះបងហ្នឹងណាព្រោះបងមានម្ហូបឆ្ងាញ់សម្រាប់ឲ្យទៅសក់តែខ្ញុំឈឺបន្តិចមកបងចង់ទុកលុយទៅសក់យូរទេបើបងទុកយូរគឺបងចាយអស់ទៀតហើយអញ្ចឹងបងចាំខ្ញុំប្រហែលកាំងនេះសិនបងចាំខ្ញុំទៅជួបបងពេលហើយដៃមកផ្ទះបងមកអញ្ចឹងបងបាទ អស់សាប៊ូទៀតអញអើយអើចូលមួយខ្លាំងខ្លាំងខ្លាំងមកគេអត់ទេបងខ្ញុំអត់សូវស្រួលខ្លួនពួកបងឯងហូបតិចតិចតិចទៅតែចាំខ្ញុំជួយកដោទៅអើយដាក់តិចតួចទៅនេះគ្រាន់ជាការបំបត្តិការស្រេកទឹកតា ហឹកអាស្រានេះគឺដូចតែទឹកចឹងហ្នឹងដាក់តិចតិចទៅបន្តិចទៅចឹងតិចទៅចឹងនិយាយថាបងសរសើរកសក់ឯងណាតែបានប្រពន្ធស្អាតហើយតែកសក់ឯងចេះដាំស្លទៀតបើរឿងដាំស្លស្លុកនឹងវិញណា បងវិញហ៎អត់អួតទេ គឺសារ៉ូហ្មងចឹងមិនបងថាសើទៅសក់ឯងណាពួកបាយសើខ្ញុំពេកដឹងហីបងអូយម៉ែណែអាចារ្យខំដល់ហោមួយថ្ងៃមកអង្គុយស្ងំឆែស្រែនៅនឹងសោះអូយឯងអើយឯងដាប់ខ្ញុំសិនខ្ញុំមិនមែនផឹកស្រាណាខ្ញុំអឺ បាញ់ហលេដោះសាធ្វើឲ្យខ្ញុំភ្លើមែនបើថាចង់ផឹកណាតែញោទៅផឹកនៅផ្ទះទៅ ចង់ផឹកក៏ផឹកទៅ ចង់ងុយកងុយទៅស្រាក់ក៏ចិត្តហាមដាច់ខាតកងុយឲ្យផឹកមួយ អាឆ្កែណាទៀតមកផ្ទះអាឆ្កែណាទៀតហឡាដូចមិនចឹងទេអីខ្ញុំថាឲ្យប្តីខ្ញុំតាបាយចេះលោកមាត់អីលោកម៉ែតែមិញលឺដូចផល្លាថាឲ្យបងខ្ញុំថាឲ្យពួកអាឆ្កែណាដែលប្រពន្ធប្តីខ្ញុំផឹកទេបើបងឯងមានខ្លួនណា ទៅបានហើយឯងទៅបានហើយទៅទៀតទៅទៀតពួកបងខ្ញុំទៅសិនហើយបងចាំជួបគ្នាឯក្រោយបងសុំតបងណាចង់ថាមកទៅទៀតខ្ញុំមកដែរកុំមកបាក់គេអុយ ឯងខ្ញុំចង់និយាយរឿងសើមិនបន្តិចរឿងអីនិយាយមកខ្ញុំឆ្ងល់ឯងដល់ហ៎មុនខ្ញុំទៅណាមកណាខ្ញុំធ្វើកិច្ចការងារផ្ទះឲ្យអស់ហើយបោកកៅអៅលាងចានធ្វើម្ហូបខ្ញុំធ្វើឲ្យអស់ហើយមិនខ្ញុំដើរចេះអត់កំណត់ទេមិនឲ្យខឹងមិនបងមកដល់ផ្ទះរកប្តីមិនឃើញផងហ្នឹងមិនដឹងជាបាត់ក្បាលទៅណាម៉ែគាត់ហេវមានតែគេយកបាយគាត់ផងមកដល់ឃើញផឹកទេអាណាមិនក្តៅយី ហើយទូរស័ព្ទមានមិនក៏មិនទេមិនទេបានចាំបាច់រហូតដល់ឡើងផឹកហើយបានតោះជុំនិយាយម៉ែបានហូបបាយនៅឥឡូវយកគាត់ទៅបាច់យកគាត់ទេវាហួសពេលហើយតែឯងប្រងធ្វើមិនមកធ្វើឲ្យយកគាត់ទៅដែរចាក់ចោលអស់ទៅហឹមកែចុះចាក់បាយម៉ែចោលមិនអញ្ចឹងអើបើធ្វើឲ្យយកឲ្យទៅដែរមិនចាក់ចោលមិនត្រូវ អេឯងទៅជាជ្រុលពេកណាមួយថ្ងៃទៅមួយថ្ងៃខ្ញុំទ្រាំណាយូរទៅកាន់តែខ្លាំងទៅខ្លាំងទៅអីតើដូចខ្មោចចូលអញ្ចឹងដងឈួតម្ដងជាម្ដងលប់ម្ដងភ្លើអើខ្ញុំនេះវាឈួតវាភ្លើឈួតដែរបានប្តីផឹកស៊ីមិនគិតប្រពន្ធគិតកូនគិតម៉ែឪនឹងឯងមកបាយមកទឹកគិតមានបាយមានអីប្រពន្ធទេគិតតែនាំគ្នាទៅផឹកក្តៅតាទៅផឹកស៊ីមួយពួកអាឆាយអស់ឡងតែមិនក្អែរឿងម៉េច និយាយចេះស្ដាប់គ្នាអញ្ចឹងនេះខ្ញុំអត់តរលងមកបាក់មុខខ្ញុំមកផ្ទះខ្ញុំអើច្រឹងខ្ញុំវាអញ្ចឹងខ្ញុំវារឹងទទួលបានបានក៏ចាញ់ទៅលេងគ្នាទៅអេឯងស្មានតែខ្ញុំឲ្យហ៊ានលេងឯងមែនចរឹកខ្ជិលក៏ខ្ជិលមានយិតមិនបានអាចទៅហូបរៀងមួយថ្ងៃមួយថ្ងៃខ្ញុំចេះធ្វើអីទេឲ្យប្តីធ្វើការខ្ញុំតតមកខ្ញុំនិយាយសិនអើអញ្ចឹងលេងគ្នាទៅអើម៉េចអើបើចាញ់ទៅតែម៉ែវិញណាហាមមកបងអញមកលន់តួទៀតណាតែលន់តួក៏អញទៅរកហើយវិញដែរ កន្លែងទៅឯងស្មានញុំប្រកអ្នកស្មានបានមែនគេល្អជាងឯងមកកណោបើទៅអើឯងទៅឯងទៅឯងមិនខត់ទេដើរតាមដីអើទៅទៅបាត់ទៅ ពើពងដាទៅនេះជិះកង់ទៅនឹងឯងចង់ទៅទៅតែខ្លួនបានហើយហើយអាពួកកៅអស់ហ្នឹងលុយខ្ញុំជាអ្នកទិញមិនបាច់យកទៅទេយកទៅតកែមកកំភ្លេងបានហើយអើយកតកែទៅឲ្យកង់មួយឯងមិនមិនភ័យឯងអើទៅទៅបានទៅទៅតាំងមិនភ័យឯងហើយប្រាប់ម៉ែយើងផងដើរទៅណាមកណាកុំធ្វើស្គាល់ខ្ញុំតែខ្ញុំប្រាប់ទៅខ្ពើមហ៎ត្រូវឯងខ្ញុំខ្ពើមស្គាល់ដែរ ម៉ែក្មេងចង់ចង់វត្តមួយថ្ងៃមួយថ្ងៃគិតតែល្អល្អល្អធ្វើអីក៏មិនបានធ្វើអីក៏មិនបានទុំដៀលម៉ែអញទៅនេះអញទេចាដៀលចង់មិនចាចាំអីចូលរញអញទៀតអញរញចង់មិនអូបាយអញអញបាយចាបាយអញទៀតអើចង់មកគេចាំចូលយើងចូលយើងអញហ៎អើមកជួយទៀតអឺ ត់មែនតាអូឈឺអាបលាចាំមកតាមកបាយល្មមមែនមកលោកទូរស័ព្ទអូនចឹងបាច់ញអនឡាញហាក់ចូលមកឆាតចង់មានន័យថាមិនណាអត់ចូលទេនេះបាយឆាតញ៉ាស្រីស្រីមែនហើយទុកខ្ញុំចោលមែនបងឯងធ្វើចឹងណាអត់អីទេចឹងបាច់ចូលត្រឹមខ្ញុំទេបានទេ ទៅតាមតបឆាតខ្ញុំទៀតណាស្អែកបាយគ្នាហ្មងហើយចាំទុកថាយើងដែរព្រមយើងចោះបើជួបនៅក្រៅក៏មិនបាច់និយាយហៅខ្ញុំដែរខ្ញុំទុកពេលឲ្យបងឯងមកយប់ទៀតបើស្អែកចាបងឯងមករីផ្លាយឆាតខ្ញុំណាខ្ញុំប្លុកចោលហើយកុំថាខ្ញុំបានប្រាប់មុនងាប់ហើយដូចការជិញយល់សពទេម៉ែ អើយប្លង់ស្រែប្លង់ចកាដឹងអាណាធំជាងនេះយកលុយការកូនសិនហើយធនាគារសិនណាម៉ែម៉ែអូយម៉ែទៅណាហ្នឹងម៉ែញ៉ាំម៉ែយកប្លង់ដីនេះទៅដាក់ធនាគារយកលុយមកការកូនហ្នឹងហ៎អូបាយម៉ែបាយបដូរចិត្តអីម៉ែបដូរចិត្តអីឡៃឡៃឡៃយកមិនចឹងកូនមិនលែងយកចឹងអូយខលពុនចឹងណា3 4ឆ្នាំទៀតចាំការក៏បានដែរម៉ែបាច់ទេបាច់ទេកូនបដូរចិត្តអីហីហើយចាស់កូនឯងនេះនិយាយលេងនិយាយមែនណាហឹមកូននិយាយមែនតើមើលនិយាយដឹងហ្នឹង ញាក់ពីគេងយូរតាម៉ែហើយចប់ផាឡាគេចាំដែរ3 4ឆ្នាំទៀតអឺកូនប្រាប់នាងថាឲ្យនៅចាំហើយបើនាងចេះស្ដាប់ហេតុផលនៅចាំក៏តាមនឹងទៅតែបើសិនជានាងមិនចាំទេក៏បដោយតាមវាសនាម៉ែធ្វើមិនដូចពាក្យម៉ែនិយាយចឹងថា គេមិនមែនជាគូរបស់យើងមួយកូនម៉ែសុបាយចិត្តណាស់នេះដែលកូនគិតបែបហ្នឹងណាមិនមែនម៉ែមិនចង់ឲ្យកូនការទេប៉ុន្តែម៉ែនេះបារម្ភខ្លាចពេលកូនការទៅវាគ្មានសុភមង្គល កូនយល់ពីទឹកចិត្តរបស់ម៉ែកុំញ៉ាំៀបការដល់វ័យក្មេងពេកព្រោះបើយើងៀបការតែមិនតន់ចាស់ចិត្តចាស់កំណត់នៅមិនតន់មានមុខរបរច្បាស់លាស់វាមិនខុសអីពេលយកទុកដាក់ខ្លួនក្រោយពេលៀបការយើងមានកិច្ចការនិងកាតព្វកិច្ចច្រើនទៀតដែលត្រូវរ៉ាប់រង ហើយបើយើងមិនទាន់បានត្រៀមខ្លួនទេចំណងពាក្យពីងធ្វើបានបញ្ចប់ដោយការបែកគ្នាការលែងគ្នាជាមិនខានអញ្ចឹងសូមអត់ធ្វើថងចាំតិចទៅវាអត់យូរទេរយៈពេល4 5ឆ្នាំជាពិសេសរបស់គ្នាយើងទូចាំដល់យុទ្ធសាស្ត្រកុំតន់ពេលដែរជឿសំដែងអត្តសក់ខ្ញុំទៅ